បាទយើងតសាច់ការបាទតសាច់ការបាទឥឡូវបើសួរយោបល់ខ្ញុំបាទឥឡូវនិយាយសាច់ការមកតែចង់បានគ្រូណាមកដឹកនាំសម្រាប់ខ្ញុំគ្រូបច្ចុប្បន្នដែលដឹកនាំក្រុមបានល្អហើយកែ menu បាន Roy Keane ពាក់ដាដល់ការ Roy Keane បាទ Roy Keane បាទពនីបាទផុកបាម៉ាក់ខ្វាយអឺត្រង់ជើងថ្លឹងបាទបាទ Fred រត់ទៅដប់លែងបានលេងហ្នឹង បាទហើយរយទៀត Fred McQuire Fred McQuire គឺដឹងថារត់តាក់ស៊ីបាទដល់អង់គ្លេសព្រោះដោយសារតែ Roy Keane គឺគាត់ខឹងណាស់បាទគាត់ខឹងណាស់គាត់ខឹងពូតអីហ្នឹងបាទបាទគាត់ខឹងណាស់ហេតុអីបានជា McQuire ហ្នឹងហើយឲ្យ Fred ហ្នឹងគឺបានលេងគ្រប់ប្រកួត បាទមានរឿងមួយលោកនេះទីនិយាយពិតបាទពី Roy Keane បាទទៅលើ Rio Ferdinand ណា Rio Ferdinand គាត់គាត់គាត់ចេញមកនិយាយហ្មងគាត់ថាគ្រាមួយដែលគាត់បង្ហាញខ្លួនលើកដំបូងឲ្យ Man U លេងជាមួយនឹង Roy Keane គាត់លេងខ្សែការពារ អ្នកចាំទីប៉ះបាល់ឲ្យរីអូវ៉េណាន់ហើយរីអូវ៉េណាន់គាត់ប៉ះទៅស្លាប់ស្ដាំបាទប៉ះទៅស្លាប់ស្ដាំពេលនោះគឺរយគិនស្រែកស្ដីឲ្យគាត់អ្នកឯងប៉ះហ្នឹងគឺស្រាលពេកហើយអានេះយើងបកប្រែហ្នឹងណាតែមិនមែនទេមិនហ្នឹងឯងឯងប៉ះស្រួលឯងប៉ះស្រួលមែនឯងមិនទៅប៉ះទៅកដាលអីហ្នឹងណាបាទគាត់ចង់ប្រូបានអញ្ចឹងអញ្ចឹងបានថាអឺ រយគីនក៏អត់ចង់ឲ្យកីឡាករលេងនៅក្នុង comfort zone ទេបាទបើថាលេងក្នុងកន្លែងពិបាកប៉ុន្តែឲ្យល្អកុំឲ្យលេងនៅកន្លែងស្រួលស្រួលពេកអញ្ចឹងយើងអត់ចេះដឹងពីអាតិចតាក់តិចពិបាកពិបាកទេអញ្ចឹងអឺ Fernand ក៏ទៅសាររយគីនថាហ៊ានលេងហ៊ានបដូរអត់ដូចកីឡាករបច្ចុប្បន្នដែលលេងនៅក្នុង comfort zone ទេបាទអឺតេតិនរយគីនហ្នឹងបាទមានរឿងមួយបាទបងប្អូនអាចចាំហើយបាទប្រិមិត្ត menu គឺ Gabriel Henze បាទគាត់ជាខ្សែការពារស្លាប់ឆ្វេងបាទរបស់សង់ទីនបាទដែលពេលនោះលោក Ferguson ទិញមកពីសង់ទីនអាឡិចសង់ទីនបាទអាឡិចសង់ទីនបាទគឺគាត់បាននិយាយថា Roy Keane គឺជាមនុស្សម្នាក់ដែលមានឥទ្ធិពលខ្លាំងនៅក្នុងបន្ទប់ផ្លាស្លៀកបំពាក់បន្ទាប់ពីលោក Mourinho បន្ទាប់ពីលោក Sir មានន័យថាបើសិនជាដោយលោកលោកមនោរមនិយាយចឹងកីឡាករតាហ៊ានលេងខុសនៅលើទីលានចូលទៅគឺអត់ទាន់ដល់ពេល Sir និយាយទេគឺលោករយខិនលុតមុនបាទស្រាប់តែពេលថ្ងៃនោះក៏ចាំបាន Enzo គាត់និយាយពីប្រវត្តិគាត់ជាមួយ Roy Keane គាត់គុំ Roy Keane យូរហើយរឿងស្ដីឲ្យគេហ្នឹង បាទរឿងកីឡាករណាលេខខុស Roy Keane ស្ដីឲ្យស្រាប់តែពេលថ្ងៃនោះគឺចាប់ប៉ង់ទី1 Man U អត់ចាប់ការប្រកួត Man U ចាញ់មានតែប្រុស2-1ស្រាប់តែចូលដល់ក្នុងបន្ទប់ផ្លាស៊ីលំពាក់ Roy Keane លុបទាំងអស់លុបកីឡាករទាំងអស់អត់មានអ្នកណាហ៊ានតមាត់សូម្បីតែ Ferguson ក៏អត់ហ៊ាននិយាយដែរបាទដោយសារតែគាត់ទុកផ្ដល់ឱកាសប្រធានក្រុមបាទពេលនោះ Roy Keane គាត់ប្រធានក្រុមបាទលុបទាំងអស់ស្រាប់តែ Henze គាត់ទិញតែតមាត់បាទហ្នឹងយើងនិយាយភាសាក្នុងបន្ទប់ហ្នឹងណាចុះខដែរលោកឯងខដែរមិនក៏លោកឯងមិនមិនបន្ទោសខ្លួនឯងបាទ គ្រាន់តែរយឃើញថានិយាយថាម៉េចនិយាយថាម៉េចបាទគ្រាន់តែគ្រាន់តែ Henry គាត់និយាយមួយម៉ាត់ថា fuck off បាទ fuck off បើយើងនិយាយភាសាផ្លូវការភាសាជាតិយើងគេថាហែកអញអីចឹងណាបាទចុយម៉ាយអីចឹងណាបាទស្រាប់តែនិយាយបានមួយម៉ាត់ចឹងបាទ Henry សឡប់បាទបាទមកជើងចំកញ្ចឹងក៏សឡប់បាទស្អែកឡើងគឺ Henry ឡើងហ៊ានតមកជាមួយនឹង Roy Kim បាទអានេះគឺគាត់ចង់និយាយថា Roy Keane គឺជាមនុស្សម្នាក់ដែលគាត់មើលការខុសត្រូវក្នុងក្រុមបន្ទាប់ពីលោក Ferguson បាទអញ្ចឹងមានន័យថាបើសិនជាកីឡាករណាលេងខុសគឺប្រធានក្រុមគឺជាអ្នកកែខៃបាទមិនដូចប្រធានក្រុមបច្ចុប្បន្នរបស់ Man U ទេបាទគឺលេងយកតែមួយរួចខ្លួនឯងបាទគឺ Harry Maguire ហ្នឹងបាទគឺ slot មែនតើសូម្បីតែកូនក្រុមបកកំហុសក៏គាត់មិនទៅតវ៉ាជាមួយអាញាកដាលអ្នកណាតាក់ជើងកូនក្រុមឬក៏មិត្តរួមក្រុមគាត់ក៏គាត់មិនតតវ៉ាដើម្បីទទួលបានការលឿងការកំហុសហ្នឹងគឺនេះអតិពលនៅក្នុងទីលានគាត់គឺអន់មែនតើបាទបើយើងប្រៀបផ្ទឹមជាមួយនឹង Bruno Fernandes ក៏ដូចជាជាមួយនឹងអ្នកដតីទៀតណាឲ្យតែកីឡាករមែនយូមានបញ្ហាគឺ Bruno ក៏រត់ទៅដើម្បីតវ៉ាបាទបានកាតឬមិនបានកាតគឺពេលហ្នឹងហើយបាទពេលខ្លះយើងអាចថាភាសាសាមញ្ញរបស់កីឡាករបាទគាត់គេហៅថាកលល្បិចលាទីលានពេលថាឥឡូវលោកដូចថាកីឡាករមែនយូត្រូវគេឈូសអត់ត្រូវបានការទេប៉ុន្តែ Bruno គាត់រត់ទៅគាត់រត់ទៅដើម្បីដាក់សម្ពាធឲ្យអាញាកណ្ដាលផ្ដល់ការដល់គេបាទអញ្ចឹងគឺកីឡាករគាត់បានការលឿនបាទតែមកខ្វៅអត់ទេគាត់បាទគាត់ទៅតាមកន្លែងរបស់គាត់ណា បាទនិយាយទៅងារជាប្រធានក្រុមមួយនេះគឺមិនសមដល់ឲ្យ Marco អឺចង់តែម្ដងបាទសូម្បីតា Patrice Evra ក៏ដូចជា Ferdinand ក៏ដូចជា Gary Neville បាទអ្នកវិភាគបាល់ទាត់អង់គ្លេសគាត់ឆ្ងល់ដែរថាហេតុអីបានជា Ole Gunnar Solskjaer ហ្នឹងផ្ដល់កាពីតែនឲ្យទៅ Marco អឺបាទទាំងដែលបាទទាំងដែល Bruno គឺជាមនុស្សដ៏ស័ក្តិសមបំផុតបាទបាទ អឺខ្ញុំឃើញព័ត៌មានមួយក៏បានចុះផ្សាយថា Zinedine Zidane គឺបដិសេធប៉ុន្តែព័ត៌មានមួយទៀតគឺចុះផ្សាយថា Zinedine Zidane គឺកំពុងតែរអានៅក្នុងការមកដឹកនាំអង់គ្លេសប៉ុន្តែខ្ញុំជឿជាក់ថាកម្រិតកម្រិតត្រឹម Zinedine Zidane គាត់ដឹកនាំបែបនេះគឺគាត់អត់ខ្លាចនៅក្នុងការប្រកួតប្រជែងថ្មីទេប៉ុន្តែសួរថាតើគាត់ចង់មកអង់គ្លេសអត់បាទអញ្ចឹងនេះគឺជាចម្លើយបាទហើយគាត់ត្រូវមើលអំពីបញ្ហាកីឡាករថាតើកីឡាករបច្ចុប្បន្នមែនយូរនឹងត្រូវនឹងទម្រង់លេងគាត់អត់ទម្រង់លេងរបស់ស៊ីដានគឺ433 បាទអញ្ចឹងគឺថាឥឡូវបើទុក433តើកីឡាករមែននោះនឹង fit ជាមួយនឹងទម្រង់គាត់អត់បាទបាទអញ្ចឹងនេះគឺជាបញ្ហាដែរបាទមុននឹងគេមកដឹកនាំក្លឹបមួយមួយបាទមិនមែនថាចេះតែគ្រូល្អដឹកនាំបានហើយក៏អាចថាតកតងជាមួយនឹងរឿងដែលថាឃើញបងប្អូនចង់ដែរថារ៉ូណាល់ដូចង់បានលូវីអានរីកេមកដឹកនាំបាទរ៉ូណាល់ដូអត់មាន អតិពលក្នុងការចង់បានគ្រូបង្វឹកទេ បាទបាទរ៉ូណាល់ដូជា កីឡាករបាទនិយាយនេះនិយាយនេះមិនមែនថាខ្ញុំជាអ្នកគ្រប់គ្រងការពារបាទកីឡាករអត់មានសិទ្ធឲ្យអតិពលអតិពលក្នុងការរើគ្រូបង្វឹកទេបាទរឿងរើគ្រូបង្វឹកគឺនាយកប្រតិបត្តិនាយកផ្នែកកីឡាបាទគឺ Darren Fletcher គាត់ត្រូវពិភាក្សាជាមួយនឹងលោកអឺ Edward Ward ថាតើរឿងអ្នកណាមកដើម្បីអភិវឌ្ឍ menu ជាបន្តទៀតបាទមិនថា Ronaldo ចង់បានបាទឃើញបងប្អូនខ្លះក៏និយាយ Ronaldo ចង់បានអ្នកនេះអ្នកនោះគឺអត់ទេបាទហើយតកតងនឹងរឿងស៊ីដានប្រពន្ធគាត់ចង់មកមិនមកអាហ្នឹងគឺជារឿងព័ត៌មានចចាមអារាមទេ បាទមិនមែនជារឿងពិតទេបាទតែទឹកដីអង់គ្លេសនេះគឺគេច្រើនជួនមកទេក៏អត់ចង់មកនៅទេបាទបាទគឺពិបាកណាស់បាទទី1បញ្ហាអាកាសធាតុទី2បញ្ហាសុវត្ថិភាព ទី3គឺបញ្ហារស់នៅបាទបាទគឺពិបាកណាស់ បាទពិបាកបាទពិបាកមែនតើរឿងមួយទៀតបាទតកតទៅនឹងលោកស៊ីដានបាទអ្វីដែលចង់ប្រាប់ទៅបងប្អូនគឺបើសិនជាឲ្យលោកស៊ីដានមកដែលអត់ទិញកីឡាករក៏គាត់មកអត់កើតដែរដោយសារអីអឺស៊ីដានលេងគឺគាត់ចូលចិត្តលេង ដោយតំបន់គេថាតំបន់ពេជ្របាទតំបន់កដាលបាទអឺមែនយូអមៃតំបន់ពេជ្រតំបន់កដាលនេះគឺអត់មានអ្នកចេះលេងបាល់តែម្ដងមានណាតែវាខ្វះអត់គ្រប់100%អូមកថាមានតែ8បាទអត់មានដល់10ដោយការគាត់ដឹកនាំរៀលម៉ាឌ្រីតបាទយើងមើលនៅរៀលម៉ាឌ្រីតការគាត់ដឹកនាំបាទកាស៊ីមេរ៉ូ តូនីគ្រូជាមួយនឹងលូកាម៉ូឌ្រីកបាទដែលជាប្រព័ន្ធបំរើកណ្ដាលល្អដែលអាចលេងការពារផងប្រយុទ្ធផងអញ្ចឹងមែនយូហ្នឹងគឺខ្វះកីឡាករប្រភេទហ្នឹងបាទការពារគឺគ្រាន់បើហើយបាទมันល្អពេកទេតែគ្រាន់បើតែតំបន់ប្រយុទ្ធខាងលើក៏ល្អបាទអញ្ចឹងខ្វះអ្នកលេងកណ្ដាលលើអញ្ចឹងបើសិនជាលោកស៊ីដានមកគាត់ប្រើក្បួនរបស់គាត់ហើយអត់ឲ្យគាត់ទិញកីឡាករយកមកបន្ថែមកណ្ដាលបំពេញកណ្ដាលហ្នឹងគឺគាត់ ពិបាកក្នុងការរៀបចំអញ្ចឹងហើយអាហ្នឹងក៏វាស្ថិតនៅក្នុងការចរចាដែរបាទអឺស៊ីដានគឺគាត់ជោគជ័យនៅ Real Madrid ដោយសារប្រព័ន្ធកណ្ដាលដែលលោកមនោរមនិយាយអញ្ចឹងយើងឃើញហើយបាកាសេមីរ៉ូបំរើការពារតូនីគ្រូជាអ្នកចែកបាល់លូកាម៉ូទ្រីកជាអ្នកនាំលេងបាទអញ្ចឹងតំណប្រយុទ្ធរបស់គាត់គឺមិនបាច់និយាយទេគីបស៊ីន BBC បងប្អូនស្គាល់ហើយគឺជាគីបមួយដែលឈ្នះពាន Champions League 3ដងឲ្យគាត់អញ្ចឹងបើយើងនិយាយពី Manchester United បាទតំណបំរើការពារ Fred Scott McTominay Matic បាទអ្នកចែកបាល់យើងឃើញមានផលផុកបាមួយអាចថាគាត់គឺជាកីឡាករល្អហើយបាទអ្នកនាំលេសគឺ Bruno Fernandes បាទអញ្ចឹងសួរថាតើអឺ Zidane គាត់ចង់ប្រើអត់បាទស្លាប់ស្ដាំវ៉ាន់ប៊ីសាខាដែលអត់ចេះក្រោះបាល់សោះដែលលោកអូលេកាណាសុខធាទិញអត់ចេះក្រោះបាល់សោះថាតើស៊ីដានគាត់ប្រើបានអត់ស្លាប់ឆ្វេងមានលូកឈ័រអាចប្រើបានអាឡិចថាឡេសអាចប្រើបានការពារកណ្ដាលគឺមានហើយអញ្ចឹងគឺមុននឹងមកដឹកនាំមុននឹងមកដឹកនាំមែននេះគឺគាត់ត្រូវគិត គាត់ត្រូវគិតថាតើគាត់ត្រូវទិញកីឡាករបានអត់ហើយ Man U ឲ្យលុយគាត់ទិញអត់បាទហើយតាក់ទិនជាមួយនឹងភាសាខ្ញុំគិតថាភាសាមិនមែនជាបញ្ហាសម្រាប់គ្រូបឹកក្នុងការដឹកនាំកីឡាករទេបាទជាក់ស្ដែងយើងមើលលោកម៉ាស្លូបៃសាបាទគឺគាត់ជាជនជាតិអាសង់ទីនគាត់មកដឹកនាំក្រៅប្រទេសទាំងដែលគាត់ចេះតែភាសាអាសង់ទីនតែមួយគត់បាទគាត់អត់ចេះភាសាអីទាំងអស់គាត់មកដឹកនាំនៅប៊ីលបាយគាត់អត់ចេះអេស្ប៉ាញបាទគាត់ទៅដឹកនាំនៅបារាំងគាត់អត់ចេះបារាំងគាត់ទៅដឹកនាំម៉ាក់សៃគាត់មកដឹកនាំអង់គ្លេសឥឡូវក៏គាត់អត់ប្រើភាសាអង់គ្លេសសូម្បីតែមួយពាក្យ គាត់មានជាមួយការបកប្រែអញ្ចឹងសម្រាប់ស៊ីដានបើសិនជាគាត់ដឹកនាំ Manchester United ខ្ញុំគិតថាអត់ពិបាកសោះរ៉ូណាល់ដូចេះអេស្ប៉ាញស៊ីដានចេះអេស្ប៉ាញផុកបាចេះបារាំងវ៉ារ៉ាន់ចេះបារាំងបាទបាទអញ្ចឹងខ្ញុំគិតថាអត់ពិបាកទេក្នុងការពជាកីឡាករមានជំងឺការបកប្រែម្នាក់គឺរួចរាល់បាទសម្រាប់ខ្ញុំគឺខ្ញុំគិតថាបញ្ហាភាសា មិនមែនជាបញ្ហាចម្បងសម្រាប់ស៊ីដានទេ បាទបញ្ហាចម្បងសម្រាប់ស៊ីដានគឺសិទ្ធអំណាច ដឹកនាំក្រុមលុយទិញកីឡាកររួមជាមួយនឹង ថាតើមែនយូនឹងហ៊ានចាយលុយឲ្យគាត់អត់បាទព្រោះអាស៊ីដានមិនមែនជាគ្រូបង្វឹកដែលចាយប្រាក់ខែមួយឆ្នាំ4លាន5លានទេបាទបើយើងមើលជាង10លាន បាទមើល Pep Guardiola 20លានបាទមួយឆ្នាំបាទអញ្ចឹងយើងឃើញហើយបាទហើយស៊ីដានបើគាត់មកវិញគឺគាត់លះបង់កៅអីដឹកនាំបាទក្រុមជំនួយជាតិបារាំងបាទក្រុមជំនួយជាតិបារាំងហើយបាទអញ្ចឹងដូចជាខ្ញុំបាននិយាយអញ្ចឹង Man U បើសិនជា Carrick ដឹកនាំល្អខ្ញុំគិតថា Carrick ដឹកនាំបានចប់ដល់ការ បាទប៉ុន្តែបើសិនជាខេរិកដឹកនាំអត់ល្អទេមែនយូនឹងរកគ្រូជំនួសបាទតែគ្រូជំនួសយើងឃើញគ្រូទំនេរទំនេរមួយចំនួនគាត់អត់ចង់ជំនួសទេបាទគាត់អត់ចង់មកជំនួសទេព្រោះដឹងតែជំនួសហើយអត់បានផលបាទឥឡូវឃើញខមមិនមួយខ្ញុំចាប់អារម្មណ៍ជាសវណ្ណរាជួយបកស្រាយដូនីអាចលេចជំរឿនជាមួយអ្នកដំបងនៅក្នុង Carrick អត់បាទអាហ្នឹងគឺខ្ញុំអត់ហ៊ានធានាថាថាគាត់បានលេងអត់ទេបាទដោយសារយើងអត់ទាន់ដឹងថា Carrick គាត់ប្រើប្រព័ន្ធអីបាទបើ Carrick ប្រើ433យើងនឹងរងចាំមើលសិនបើ Carrick ប្រើ442 យើងក៏ចាំមើលដែរតែបើ carry ប្រើ4 2 3 1អាហ្នឹងគឺយើងរងចាំការសម្រេចចិត្តរបស់ carry ដែរចុះឥឡូវក្បួនរបស់ Van de Beek បើគាត់លេង origin ក្បួនឯគេរបស់លោកទេអឺ Van de Beek បើគាត់លេងនៅ Ajax គឺគាត់លេងបំរើប្រយុទ្ធ role ជាមួយនឹង Bruno Fernandes បាទបាទគាត់លេង role ហ្នឹងបាទគឺគាត់បំរើប្រយុទ្ធដើម្បីចែកបាល់ឲ្យគេសុទ្ធបាទអញ្ចឹងហើយបានជានៅ Man U ក៏អត់សូវមានឱកាសលេងហើយណាមួយយើងដឹងស្រាប់ហើយ Ole គឺគាត់ដាក់កីឡាករគឺគាត់ដាក់អត់ដែលទេបាទយើងឃើញកីឡាករគាត់អត់ទេបាទ ជួនកាលផុកបាលេងឆ្វេងជួនកាលផុកបាលេងក្រោមបាទស្លាប់ឆ្វេងសាន់ឆូស្លាប់ឆ្វេងរ៉ាស្វតបាទដោយការលេង Everford ទាំងរ៉ាស្វតលេងស្ដាំសាន់ឆូលេងឆ្វេងសាន់ឆូលេងស្ដាំរ៉ាស្វតលេងឆ្វេងបាទគឺវល់ពេញហ្នឹងបាទអញ្ចឹងហើយនេះគឺជាមូលហេតុដែលអូលេកណាសូជាគឺត្រូវបានបញ្ចប់តំណែងបាទគឺហេតុផលយ៉ាងសាមញ្ញ3នៅក្នុងការដែលអូលេដែលគាត់មិនអាចដឹកនាំក្រុមបន្ត ទី1ការរៀបតាក់តិចមិនត្រូវទី2រើសកីឡាករចូលលេងអត់អត់សម ទី3គឺគាត់អត់មានអតិពលខ្លាំងបាទនៅក្នុងការបញ្ជាកូនក្រុមបាទអញ្ចឹងគឺជារឿងមួយដែលអូសោកស្ដាយដែរហើយអូលេក៏គាត់សម្រក់ទឹកភ្នែកដែរបាទថ្ងៃដែលចាក់ចេញបាទអាណិតគាត់ដែរបាទក្នុងនាមជាវីរៈបុរសក្លឹបក្លឹប Legend តែគាត់មិនអាចជួយក្លឹបបានហើយអ្វីដែលកាន់តែសំណោះទៀតគឺនៅពេលដែលគាត់ចាក់ចេញហើយចុងក្រោយមានអ្នកគ្រប់គ្រងអ្នក រត់តកឡានគាត់បាទគាត់ឈប់ឡានអោបគ្នា អ្នកគ្រប់គ្រងជូនពរគាត់ក៏ជូនពរអ្នកគ្រប់គ្រងសុំទោសបាទនេះគឺជារឿងមួយដែលអឺ ហៅថាសង្វ័យសង្វ័យដែរបាទសម្រាប់អ្នកគ្រប់គ្រងប៉ុន្តែនេះហើយគឺវិធីបាល់ទាត់បាទដឹកនាំល្អក៏នៅដឹកនាំមិនល្អក៏ចាក់ចេញបាទយើងឃើញគ្រូបង្វឹកមួយចំនួនបាទគឺបែបនេះបាទទៅនៅក្នុងពិភពបាល់ទាត់បាទគឺអត់មានក្រុមណាឈ្នះរហូតបាទក៏អត់មានក្រុមណាចាញ់រហូតហើយក៏អត់មានក្រុមណាដែលអត់ដែលដេញគ្រូចោលដែរបាទហើយនិយាយគាត់ស្ដាប់បាទក្លឹបណាក៏ធ្លាប់ដេញគ្រូចោលដែរបាទបាទហើយក្លឹបខ្លះទៅក៏មិនបានដេញទេបាទគឺគ្រូគាត់ដើរចេញខ្លួនឯងអញ្ចឹង រជ្ជកាលមាសរបស់ក្លឹបមួយមួយគឺមានបាទអញ្ចឹងឥឡូវរជ្ជកាលដែលថាដុនដាបរបស់ Man U បាទរជ្ជកាលចម្រើនរបស់ Man U គឺគាត់មានរួចហើយបាទហើយដូចក្លឹបផ្សេងផ្សេងហ្នឹងគេមានរជ្ជកាលមាសរបស់គេហើយក៏មានរជ្ជកាលដុនដាបដូច Man U ដូចគ្នាបាទបាទ